ខ្ញុំអាចទម្លាប់នឹងការរស់នៅជីវិតមួយនេះទៅហើយព្រោះអ្នកធ្វើឲ្យខ្ញុំរឹងមាំជ្រុលពេកដល់ថ្នាក់អត់មានអ្នកក៏ខ្ញុំរស់នៅបានខ្ញុំបានព្យាយាមរស់នៅជាមួយនឹងអ្នកអស់កម្រិតហើយពួកយើងចែកផ្លូវគ្នាអីតាកុំចឹងអីណាអូនកុំចឹងអីបងសុំបងបងសុំបងណាអូនកុំចឹងអី អត់ទ្រាំវាមានដែនកំណត់ខ្ញុំក៏ព្យាយាមលើកលែងឲ្យបងច្រើនដងមកហើយតែពេលនេះខ្ញុំដោះលែងបងហើយបងអាចមានជីវិតថ្មីតែខ្ញុំមិនអាចទេ អូនបងមាននឹងមួយចង់និយាយមួយឯងតែបងបងមានរឿងអីថោដូចស្ទាក់ស្ទើស្ទាក់ស្ទើដល់ហើយហើយមុខឡើងស្លេកបងមានរឿងអីឆាំនិយាយមកដំណាក់កាលនេះហើយនៅលាក់បាំងអីទៀតកំភៃមានរឿងអីក៏អូនទទួលយកបានដែរ ដំណាក់កាលនេះហើយអូចិត្តធ្វើប៉ាគេស្អែកស្អែកយ៉ាងហ្នឹងនៅលាក់បាំងអីទៀតទេឆាំនិយាយមកនៅអូកាឡាកាប់ផ្ងាអីទេតែពេលបងនិយាយទៅអូនឯងកុំខឹងបងហ៎ខឹងមិនខឹងខ្ញុំអត់ទាន់ដឹងទេព្រោះអីខ្ញុំអត់ទាន់ដឹងថាបងឯងនិយាយពីរឿងអីថាមិនត្រូវបងឯងនិយាយចេញមកខ្ញុំក្តៅក្រហាយខ្ញុំទុកចិត្តមិនបានគឺបងចង់និយាយប្រាប់ថា យដែលបងយកមកឲ្យថ្លៃបណ្ដាការអូនហ្នឹងគឺបងចៃតនីគេទេថាម៉េចលុយដែលបងរៀបការជាមួយនឹងខ្ញុំហ្នឹងបងខ្ចីពីធនាគារហើយមានរឿងអីតាក់ទងមួយខ្ញុំមើលបងដឹងតាមតាក់ទងជាមួយនឹងឯងហើយតែលុយហ្នឹងបងជាអ្នកខ្ចីអញ្ចឹងហើយបងក៏ត្រូវជាអ្នកសងដែរ ម្យ៉ាងផ្សែងនឹងដល់ថ្ងៃបងការទៀតអញ្ចឹងហើយបានជាបងប្រាប់អណៃមុនហ្នឹងព្រោះថាប្រាក់ខែបងខែហ្នឹងបងយកទៅបងធនាគារហើយបងខ្ចីលើអណៃខ្លះផងទៅ បងគ្រប់ លេងខារ៉ាអូខេយ៉ាងហោចណាស់ក៏បានលុយធៀបដែរហើយចុះខ្ញុំខ្ញុំរៀបការជាមួយនឹងបងហើយចោលម៉ែចោលឪខ្ញុំមិននៅជាមួយបងបំរើបងតែថ្ងៃទាំងយប់បងប្រងឲ្យខ្ញុំចាំបងទៀតចឹងហីបងនិយាយមើលថាវាសមអត់មិនចឹងទេអូនឯងកុំគិតអញ្ចឹងមើលនេះមកពីបងគ្មានជំរឿហើយបើពឹងលើប្រាក់ខែរបស់បងណាមួយជីវិតនឹងប្រហែលសំការអូនបានទេ បែបហ្នឹងហើយទៅបងដាក់ចិត្តធ្វើអញ្ចឹង ដឹងអត់ថាបងសុភាពគាត់ខ្ចីលុយធនាគារមករៀបការជាមួយនឹងខ្ញុំព្រោះអីគាត់ទៅតែប្រាប់ខ្ញុំមុននេះឯងម៉ែដឹងតាអភិបវាប្រាប់ម៉ែថារឿងនេះវាបានប្រាប់ខ្លួនឯងតាំងពីមុនខ្ចីម្លេះចឹងហើយបានជាម៉ែនេះបានសួរនាំអីព្រោះស្មានតែឯងវាដឹងហើយប៉ុណ្ណឹងបានហើយម៉ែអើអើសុខសប្បាយកូន លឿនលឿនយឺតណាបងលេងម៉ោង5ព្រឹកលេងម្ដងតាចឹងល្អហើយឆាប់មកជួយរៀបចំអីវ៉ាន់អូនតិចមកព្រោះអីអីវ៉ាន់ច្រើនណាអូនខ្លាចរៀបចំឲ្យគេអត់ទាន់ហើយបងទៅដូរកៅអៅក៏បានបាច់ក៏បានដែរឲ្យលឿនណាអូនអាទៅដាំស្លអត់តបានដាំស្លផងអីគេស្មានហ្នឹងអត់តដាំបាយទេហើយអានេះនៅតែមួយថ្ងៃមួយថ្ងៃធ្វើអីគេបានស្មានហ្នឹងឯងមិនតនឹកគ្នាធ្វើបាយទឹកចឹង ទាំងណាក៏បានលុយទាំងអស់នេះយកទៅបង់ថ្លៃធនាគារឲ្យថ្លៃទៅដោះគេដែរអាហ្នឹងវាជាការងារអណៃអញ្ចឹងអណៃធ្វើលេងលេងទៅបងមកធ្វើការហត់ហើយ ការងារខ្ញុំអញ្ចឹងណាលុយដែលខ្ចីធនាគារនោះណាជួយរកបង់សងខ្លួនឯងទៅខ្ញុំអត់ពាក់ព័ន្ធទេមិនអាណៃយកចិត្តនិយាយទៅរឿងដដែលដដែលអញ្ចឹងបើអញ្ចឹងដែរណាបាច់ហៅគ្នាថាប្តីប្រពន្ធទេ វាគុណភាពខ្ពស់វិសាលភាពគ្រប់ពេល ត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែង Are you ready? Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀរគ្រុតឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 ហើយវាបាត់ទៅណាទៅនេះហើយខ្ញុំຕົកនៅនឹងសោះហើយបាត់ទៅណាទៅនៅកន្លែងផ្សេងហីតែខ្ញុំច្បាស់ណាថាខ្ញុំຕົកក្នុងហ្នឹងវាមិនដែលលួយប៉ុណ្ណឹងវាមានជើងចេះដើរអត់ខានចឹង អានឹងច្បាស់វាមិនដែលលុយណាវាមានជើងឯងបន្ទប់តែប៉ុណ្្នឹងសោះចេញចូលតែ2នាក់ប្រហែលជាខ្ញុំច្រឡំដៃទុកណាឯមើលទៅអឺហោមសាទៀតមើលខាងណៃដុតទេបាត់អីគេបាត់តែលឺលឺមែនបាត់លុយសំអូនហ្នឹងណាអូនទុកនៅក្រោមខ្នើយហើយឥឡូវរកអត់ឃើញ បន្ទប់វាមានតែប៉ុណ្្នឹងទេអត់មានអ្នកចេញចូលទេមានតែយើងពីរនាក់ហើយឥឡូវរកវាអត់ឃើញនេះលុយនឹងបងដឹងថាលុយនឹងនៅណាមែនលុយនឹងបងឲ្យតែបងប្រុសបងខ្ចីបាត់ហើយហើយវាថាវាខ្ចីតែមួយទឹកវាសងយើងវិញ នាគារហើយនឹងផ្លែអីវ៉ាន់ទេស្អែកនេះខ្ញុំបានអីយកទៅឲ្យគេហើយមិនបងឯងឲ្យលុយគេខ្ចីហើយអត់មានសួរនាំអីខ្ញុំមួយម៉ាត់ចឹងចុះបងប្រុសបងតាមានអ្នកផ្សេងមកពីណាខ្ចីហើយគ្នាថាគ្នាខ្ចីតែមួយអាទិត្យគ្នាសងវិញអីអូនឯងធ្វើមុខដូចអាណាងាប់ចឹងហើយស្អែកនេះបានអីយកទៅបងឲ្យគេខ្ញុំអត់ដឹងថាពួកយើងជាប្តីប្រពន្ធជាមួយគ្នាយ៉ាងម៉េចទេបើមានរឿងអីបងចិត្តតែអាកាត់ខ្លួនឯងរហូតអត់ដែលសួរយោបល់ពីខ្ញុំអីបន្តិចសោះ ខ្ញុំដឹងថាប្អូនបងគេពិបាកយើងក៏ពិបាកដែរតើយើងក៏មានបន្ទុកត្រូវរ៉ាប់រងមិនមែនថាមិនចង់ជួយទេប៉ុន្តែជួយខ្លួនឯងឲ្យរួចមួយខែមួយខែសិនទៅចាំគិតគេបានហើយចាំមកប្រាក់ខែចាំមកសោះវិញបើអនឯងគិតថាលុយហ្នឹងអនឯងចង់បានទៅវិញខ្លាំងណាស់នោះហើយមិនបាននិយាយអត់ចូលគ្នាសោះអញ្ចឹងប្រាប់ថាលុយវាកំពុងតែត្រូវការ ខ្ញុំមិនដឹងថាខ្ញុំអាចទ្រាំបានដល់ពេលណាទៀតទេ អូននិយាយចឹងខាងក្រុមហ៊ុនគេមិនបានតាក់ទងមកឲ្យយើងតែប្រាប់មេដាយកុលប្លង់នៅនៅឯងបងមានការអីមែនគ្មានអីទេបងគាត់តែសួរនាំអនឡាញលេងហ្នឹងនិយាយចឹងផ្ទះហ្នឹងអនឡាញមានប្រាប់គេនៅថាយើងដាក់ឈ្មោះរួមពួកអីជាលុយប្តីប្រពន្ធយើងទិញចូលគ្នាដាក់ឈ្មោះរួមហេតុអីចាំបាច់ដាក់ឈ្មោះផ្ទះនេះជាឈ្មោះរួម បើផ្ទះនេះយកលុយអូនយកទៅបងមលោះតាលុយអូនក៏ដូចជាលុយបងលុយបងក៏អូនជាអ្នកຕົកមិនអញ្ចឹងត្រូវអត់តែលុយបងឲ្យអូនមួយខែមួយខែ សម្រាប់តែបងថ្លៃធនាគារដែលបងខ្ចីណាក្រែងបងខ្ចីមុនរៀបការអូមួយខែមួយខែបងតែថ្លៃធនាគារមិនចង់គ្រប់ផងមានលុយមកពីណាឲ្យអូនຕົកសំណាងឯងដែលអូនមានលុយខ្លះកុំអីពួកយើងដាច់ពោះស្លាប់ខាននេះ មិនដែលប្តីប្រពន្ធណាគេធ្វើអញ្ចឹងទេបើនិយាយអញ្ចឹងរៀបការជាមួយគ្នាទៅអីទេស្មានតែខ្ញុំនឹងចង់រៀបការជាមួយនឹងបងណាស់ទៅអីហើយនិយាយទៅបុគ្គលិកផ្នែកទីផ្សារប៉ាកែប្រូមែនតាមញ៉ាយឯងទៅទៅបានកូនប៉ាប៉ាប៉ាប៉ាមិនសុខចិត្តទេព្រោះម៉ាក់កូនដើរខ្សែលើប៉ាប៉ាណាខ្ញុំនិយាយលេងតែខ្ញុំណា ឈាមខ្មៅដល់ថ្នាក់នឹងហ៎បើខ្ញុំចិត្តដាច់អញ្ចឹងមែនណាខ្ញុំលែងបងឯងចោលយូរហើយមិនទុកឲ្យដំបៅទ្រូងអញ្ចឹងទេនិយាយចឹងអូនខាងក្រុមហ៊ុនគេហៅយើងទៅប្រដាប់មេដៃកោបផ្ទះនឹងឯណាពេលបកគលប្រាក់ឲ្យគេអស់គេបកគលផ្ទះឲ្យយើងឯងអ្វីដែលសំខាន់ណា បងខំតរលុយយកមកឲ្យអូនទុកទៅអូនចេះចាប់ចែងឯងហើយណាមួយផ្ទះនេះជាផ្ទះបងមលោះមិនមែនជាផ្ទះបងដាច់ទេ បើមិនជួយរកលុយគ្នាបង់ទេប្រយ័ត្នគេរត់អស់អូនគ្រាន់តែប្រាប់បើអញ្ចឹងក៏អញ្ចឹងអញ្ចឹងយីភាពអូសវណ្ណយីយីភាពមែនទេអឺហើយខ្យល់អីបើឯងមកដល់ហ្នឹងវៃអង្គុយចាំមកបានគ្នា ម៉ោង1សុំហតកាហ្វេមួយមកតែស្ករទៅ10%បាទចៅនេះភាពឯងធ្វើការរបស់ឯងគេសម្រាប់មែនបានជាឯងអត់ទៅធ្វើការឲ្យមានពេលមកអង្គុយផឹកកាហ្វេបណ្ដែតអារម្មណ៍នឹងវិញកន្លែងធ្វើការគ្នាគេធ្វើការធម្មតាដែរតែគ្នាឈប់ធ្វើការឯងព្រោះថាចង់ឲ្យស៊ីម្ដងធ្វើការយូរទៅគ្មានសល់អីទេ ចង់ឲ្យសេម្ដងឥឡូវមានបានគេហ្នឹងមានអីល្អតាហើយប្រពន្ធឯងឈប់ធ្វើការដែរមែនប្រពន្ធគេដូចមិនដឹងគាត់ចេញតាណារួចនៅតែផ្ទះដាំតបាយតែតែខ្លួនគ្មានការងារអីផ្សេងទេអឺប្រពន្ធឯងសំណាងអីចឹងហើយនិយាយចឹងឮថាឯងតែទិញផ្ទះថ្មីទៅហីយីភាពស្ងាត់ស្ងាត់ទិញផ្ទះហើយស្ងាត់ស្ងាត់បើករស៊ី វាជាបរៃប៉ាទីណូមែនតើលុយទេរឿងមិនប៉ុណ្ណឹងមានអីអស្ចារ្យទេប៉ុណ្ណឹងហើយនៅប្រពន្ធលោព្រឹកលោល្ងាចទៀតយឹមទៅរកកន្លែងកប់ចិត្តគ្មានទេអញ្ចឹងបានថា នៅម្នាក់ដូចស្មានឯងល្អម្យ៉ាងដែរតាហើយអញ្ចឹងភាពឯងចង់រកស៊ីអីហើយអាការរកស៊ីបើភាពឯងវាកាក់កបអត់ណែណែប្រយ័ត្នណាប្រយ័ត្នតែអង្គុយស្ដាយអាប្រាក់ខែដែលខ្លួនឯងជប់ធ្វើការហ្នឹងមានអីទេ គ្នាចង់រកស៊ីលក់គ្រឿងក្រអូបតិចតួចហ្នឹងគ្នាចង់សាក់លក់ចំណាយដើមទុន9 10ម៉ឺនហ្នឹងតែវាគ្មានអីអស់ចាទេត្រឹមតម្លៃ4 10ម៉ឺនហ្នឹងមានអីល្អដែរ វាឈួតយកអីម្ដាយទៀតហើយមកខាងណាមកស្ថិតទៀតហើយប្រឹងដេកនៅនឹងទៅកុំក្រោកទៅធ្វើការទៅធ្វើការអីបើបងដាក់ពាក្យលេខឈប់អីហ្នឹងបើអញ្ចឹងជូនខ្ញុំទៅតប់ទៅជួយលោកខ្ញុំក៏បានដែរខ្ញុំកំពុងតែពិបាកអង្គុយលក់ផងពោះនេះវាកាន់តែធំទៅធំទៅពិបាកអើយពិបាកមកអញ្ចឹងក៏ល្អដែរឆាប់ជូនខ្ញុំទៅតប់ក្រោកមកអត់ទេ បងងួយដេកសុំគេជាទៀតទៅហើយចង់ដេកដល់ណាទៀតយីហើយមិនហ្នឹងឆាប់ខកមកដេកដេកធ្វើមើលតែខ្លួនឯងហ្នឹងសិទ្ធិពាន់លានចឹងមានលោចាយលែនអស់ហើយមែនផ្ទះនេះចិត្តដល់ថ្ងៃបងគេ ហើយហើយធនាគាររបស់លោកឯងនេះក៏ចិត្តដល់ថ្ងៃកំណត់ដែរហើយគុំតែធ្វើដេកដូចខ្លួនឯងអត់មានបំណុលអីហ៎ខកមកថាខកមកអូយ Ngoàiធ្វើខ្លួនមានប្រយោជន៍តិចមើលឃើញខ្ញុំកាន់អីវ៉ាន់ហត់ហើយ មកអង្គុយហូបបាយតែខាងអត់មានមកជួយលើកអីវ៉ាន់អីទេចុះបងឈប់ពីកន្លែងធ្វើការមកមកជួយអនឯងតានេះនៅខុសទៀតមែននេះនៅក្នុងខ្សែភ្នែកអនឯងបងធ្វើអីក៏ខុសដែរខុសនៅខុសខុសគ្មានថ្ងៃត្រូវនិយាយមែនណាតាំងពីឈប់ធ្វើការមកជួយការងារស្អីខ្លះមើលហ៊ីបរាប់មើល មកជួយលក់ក៏អត់ឲ្យជួយលើកអីវ៉ាន់ក៏អត់នៅផ្ទះបោះជូតផ្ទះក៏អត់ទៀតណែបើអញ្ចឹងតរ៉ែតរ៉ែបងទៅរកការងារធ្វើវិញទៅយ៉ាងហោចណាស់ហាក៏គ្រាន់ជួយបងថ្លៃធនាគារដែរកុំនៅដេកស៊ីអញ្ចឹងអាក្រក់មើលសំបីតែខ្ញុំណាទងន់ចិត្តគ្រប់ខែមិនហ៊ានសម្រាកផងហើយមិនផងឲ្យខ្ញុំរ៉ាប់រងគ្រប់សពហ្មងអី នេះបើភ្លេចឡើងអូនឯងមករឿងចឹងហ្មងខ្ញុំអត់បានរករឿងទេខ្ញុំគ្រាន់តែប្រាប់បបងមិនជួយធ្វើការមិនជួយធ្វើស្អីមិនជួយរកលុយហ៎បងឯងប្រុងគិតមិនខ្មិចប្រុងដេកងើបដេកងើបអញ្ចឹងទៅហ៎ហើយឲ្យខ្ញុំនេះត្រុកត្រុកតែឯងអញ្ចឹងទៅហ៎ពេលខ្ញុំនៅមួយម្ដាយខ្ញុំក៏អត់មានមកបបាអីអញ្ចឹងណាស់ណាដែរហើយប្រុងឲ្យខ្ញុំរាប់រងបន្ទុកនេះតែម្នាក់ឯងអញ្ចឹងអីទាំងថ្លៃទឹកទាំងថ្លៃភ្លើងថ្លៃចំណាយងារនេះគ្រប់សព ខ្ញុំគិតថាបងឯងគួរតែទៅរកការងារធ្វើវិញទៅជាជាងដេកក្រោកដេកក្រោកអត់ប្រយោជន៍មួយម៉ាត់អត់ប្រយោជន៍ពីរម៉ាត់អត់ប្រយោជន៍នេះខ្សងខ្សែព្រៃអនឯងមើលមកបងគ្មានតម្លៃអីសោះហ្មងនេះអនឯងគិតថាហងៃបងដេកទីកម្លាំងយកឈាមអនឯងមែនអញ្ចឹងបងសាក់ទៅមើលសាក់ទៅធ្វើមើលឲ្យវាប៉ັດដូចវាអ្វីបងឯងនិយាយអញ្ចឹងមើលធ្វើឲ្យខ្ញុំបានឃើញពីភាពខ្លាំងដែលបងឯងនិយាយទៅ ណូម៉ានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលស្រាបៀរម៉ាឌ្រីតរីករាយគ្រប់ពេល គ្រប់ទីកន្លែង Are you ready? Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអូសាតូទាំងអស់គ្នាវឌ្ឍនៈ Premium Beer ឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022ពេលវេលាល្អពេលវេលា ជាមួយគ្រុតស្រាបៀរគ្រុតឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 ចាំអាណៃអាណៃរើសយកខ្លួនឯងណាខ្ញុំយកសាប៊ូនោះមកដប់បងអស់25000បងអរគុណអរគុណអូននេះបងរ៉ាញ់ខ្ញុំអុយខ្ញុំយកលេនោះ2ហើយថែមសាប៊ូនោះ4ទៀតមកបងនេះចាបង លុយមកបងអស់ហ្មងអស់ហ្មងបងអូនអស់250,000ពីបងបងមកបងគ្រប់នៅទៅបាយអូនអរគុណណាអរគុណបងបងមានលេខការពារកម្ដៅថ្ងៃអត់លេខការពារកម្ដៅថ្ងៃ អត់មានទេអូនព្រោះបងទៅមកលក់ប្រហែលជាដាច់តប់ឯហ្នឹងអូអត់អីទៅវិញអរគុណណាចាជីទំតាមកលក់មិញសោះដាច់ណាស់តើដឹងចឹងមកលក់រងហើយបាត់ ហើយសុំលុយបបាយសុំម្ដងម្ដងពិបាកលើសុំម៉ែកាលនៅពីក្មេងទៀតអញ្ចឹងលាក់ទៅមើលកំពូលចិត្តអាក្រក់លើលោកអីថ្ងៃនេះដូចជាអាសាផ្លែកប្រហែលជាមានភ្ញៀវបាក់ទឹកបាក់ដីមកទៅហើយមានលក់បានខ្លះអត់ ណែកុំប្រាប់ថាលាក់លុយណាប្រយ័ត្នកាប់ចានមានភ្ញៀវមកពីណា ស្ងាត់ដោយចោលលុយសេះហ្នឹងលក់មួយថ្ងៃហៅលុយ100មិនចេញហើយបើលក់មិនចេញហើយចុះអីវ៉ាន់មិនក្បាត់កុំប្រាប់ថាលាក់លុយមើលណាលុយលាក់ណាណាហ៎លាក់ណាណាបានហើយអូនឯងមិនចឹងយូរយូរទៅមិនទុកចិត្តឯងខ្លួនឯង បានហើយស្អែកចូលឆ្នាំហ្នឹងណាឆ្នាំនេះហ่ะប្រហែលជាអត់បានទៅទេព្រោះអីឥឡូវអូនអត់មានលុយសោះហ្មងកំពុងតែលក់អត់ដាច់ផងហើយទៅសកម្ដងម្ដងអស់លុយច្រើនសងអីអីអញ្ចឹងអណៃប្រុងអត់ឲ្យបងទៅជួបម៉ែឪបងប្អូនបងទេអីឬអណៃនេះចង់ឲ្យបងកាត់ការគាត់ចោលអូនឯងនិយាយចេញមកដូចគ្មានអារម្មណ៍នឹកស្រុកអីបន្តិចទេនេះស្រុកអ្នកណាគេមិនចង់ទៅខ្ញុំក៏ចង់ទៅជួបពុកម៉ែខ្ញុំដែរ តែបើគ្មានលុយឲ្យទៅមិនកាត់ធនាគារស្អែកដល់ថ្ងៃទៀតអីហើយថ្លៃផ្ទះនេះហា3ថ្ងៃទៀតក៏ត្រូវបង់ដែរថ្លៃតបក៏ត្រូវបង់ទៀតហើយកូនណាក៏ចិត្តគ្រប់ខែទៀតខ្ញុំគ្មានលុយទិញកាអាវសម្រាប់ទុកឲ្យកូនផងនេះបងឯងកុំនិយាយចេញមកធូធូស្រួលស្រួលខ្លាំងពេកបនទាណាយូយូមានម្ដងអ្នកណាគេមិនចង់ទៅសុបាយជួបជុំបងប្អូនហ៎តែបងណាមុនសុបាយឲ្យចេះកាត់ខ្លះទៅបងឯងចេះតែលេងហ្នឹងលេងនោះលេងលេងបោកអាណន់ ចាក់លុយលើបានថ្ងៃហ្នឹងយកតណានេះក៏ប្រាប់ថាឯងផ្ញើទៅឲ្យម៉ែឯងអស់ណែខ្ញុំមិនដែលផ្ញើលុយទៅឲ្យម៉ែខ្ញុំមកកាក់មួយសែន100រៀលអីណាមានតែខាងអ្នកផ្ទះខ្ញុំឲ្យលុយខ្ញុំវិញគង់តែបានលុយគាត់ស្មានតែមានកន្លែងច្រកសំរងបានតបរកស៊ីអីបើបងប្រាក់ខែមួយថ្ងៃបងតែថ្លៃធនាគារមួយថ្ងៃអត់គ្រប់ផងហ្នឹងហើយឥឡូវអត់ការងារធ្វើទៀតបន្ទុកទាំងអស់គង់តែបានក្បាលខ្ញុំរាប់រងតែអីយូរយូរទៅ ខ្ញុំដូចជាប្រពន្ធដណ្ដឹងយកមកបងម្លោះមិនដឹងទេការជាមួយគេហើយរកលុយបងធនាគារឲ្យគេវិញហើយបោះពោះកូនឲ្យគេទៀតអញ្ចឹងហើយមិនគ្រប់គ្រាន់ហើយនៅមកដេកក្រំចិត្តរាល់ថ្ងៃជាមួយនឹងបងទៀតគិតសាប់សាប់ទៅកម្មលើកម្មហ្មងចុះអណៃឲ្យលុយបងខ្លាំបងទៅស្រុកម្នាក់ឯងក៏បានដែរហើយអណៃមិនចង់ទៅអណៃនៅនឹងហើយថាម៉េចបងចង់ទៅស្រុកចាំខ្ញុំអញ្ចឹងហីហើយទុកឲ្យខ្ញុំជាស្រីពូធំនេះនៅផ្ទះម្នាក់ឯងអញ្ចឹងហី ចុះបើសិនជាខ្ញុំជួពួកយកប្រឡប់បងឲ្យខ្ញុំគិតមិនហេយចេះកខចុះកខខុញដាក់វិញ ហេមនុស្សក៏បាត់ម៉ូតូក៏បាត់ហើយគាត់ទៅណាគាត់នេះបងភៀបអើយបងម៉ែងទៅណាហេតុអីក៏មិនប្រាប់ខ្ញុំមួយម៉ាត់អញ្ចឹង ទេណាមកណាអត់មានប្រាប់ខ្ញុំមួយម៉ាត់សោះអញ្ចឹងបងអាបងមិនក៏បងឯងចេញពីទី sạp như một mạch son hành trắng à Hai bảy tên A tên A nâng ổ Alo ទៀតខ្ញុំពិបាកជិះម៉ូតូពេកម៉ែអាបងភៀបគាត់នៅផ្ទះម៉ែមែនម៉ែហើយគាត់ទៅដល់តាំងពីម៉ោងប៉ុន្មានដែរម៉ែវាមកដល់ប្រហែលជាម៉ោង2យប់កូនចាម៉ែអញ្ចឹងបានហើយណាខ្ញុំរៀបចំទឹកបាយតូបលក់សិនណាម៉ែណាអើអើសុខសប្បាយកូនចាម៉ែ I can? Yes, we can! Hanuman, Sarabia Kunapip Kapu, Visalapip Krupil. Rabi Madrid, Rigri Krupil, Kruptikan Lang. Are you ready? Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022ពេលវេលាល្អពេលវេលាជាមួយគ្រុត ស្រាបៀរគ្រុតឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 បើជ្រុលជាចេញទៅមិនបាច់ត្រឡប់មកវិញទេបងវិចក្អែនេះ មានក្អែច្រើនណាស់បើថាប្រើមិនគ្រាន់ទេចាំស្អែកចាំខ្ញុំញ៉ាឲ្យតាមឡានសម្រាំងប្តីមានតាណាប្តីតលេងស្រុកតាឥឡូវហ្នឹងប្តីមកវិញឯតានេះចុះពេលទៅ មិនក៏មិនប្រាប់ខ្ញុំមួយម៉ាត់ចង់ទៅក៏ទៅភ្លាមចេញទៅទាំងយប់ហើយទុកឲ្យខ្ញុំស្រីពូធំនៅផ្ទះម្នាក់ឯង បងមានទុកខ្ញុំក្នុងការភ្នែកបងខ្លះអត់ខ្ញុំអស់អីនិយាយជាមួយនឹងលោកឯងទៀតទេចុះពេលហ្នឹងបងសួរអូនតាថាអូនតលេងស្រុកអត់នោះ ចុះខ្ញុំប្រាប់ហើយតើថាទៅមិនបានទេហេតុអីក៏និយាយមិនចេះស្ដាប់គ្នាសោះអញ្ចឹងខ្លួនឯងចិត្តធ្វើជាឪពុកគេស្អែកស្អែកឯងធ្វើអីចេះគិតខ្លះអត់ មកពេលនឹងប្តីខឹងមួយឆៅធ្វើអីមិនបានគិតទៅប្តីសុំទោសណាសុំទោសក៏រួចលោកក៏បាត់ខឹងអញ្ចឹងឥឡូវអូនចង់ឲ្យប្តីធ្វើម៉េចចង់និយាយមកបើមី ទៅដេកក្រៅផ្ទះពិចារណាកំហុសទៅដេកក្រៅហើយនេះជួបបមុខខំងាប់ទៅ បានណាឲ្យកូនហៅប៉ាទៅកុំខឹងចិនពេកណាអូនប៉ះពាល់ដល់កូន អូនណាមានរឿងអីទៀតអីគឺវាអញ្ចេះបងឃើញអា14ប្រូចេញថ្មីហ្នឹងស្អាតស្អាតណាបងឯងសល់លុយសំទិញអា14ប្រូនោះឲ្យបងមួយមកព្រោះថាមិត្តភ័ក្ដិបងឥឡូវគេប្រើហ្នឹងអស់ហើយគេមានលទ្ធភាពឲ្យគេប្រើទៅយើងអត់មិនផងទៅហឺហាអីដែរហើយរឿងលុយសំហ្នឹងវាចិត្តតែមានហើយតែលុយហ្នឹងខ្ញុំទុកតែពេលឆ្លងតលេកូនទេ កុំមកចង់ហឺហាខុសរបៀបអូនឯងថាអញ្ចឹងបងមិនដាច់ចេះសុំអីបានទេសុំម្ដងណាលេះនេះលេះនោះមិនដាច់ចេះចប់រឿងទេខែអាទូរស័ព្ទចាស់ហ្នឹងតើមិនតែងតែអីលុយមិនគិតជួយរកទេគិតតែពីខំចាយខ្ជះខ្ជាយស្មានតែលុយនឹងស្រួលរណាស់មែនខាញ់ទូរស័ព្ទចាស់ហ្នឹងទៅតែងតែអីនិយាយពីថាចំពាក់គេឲ្យជុំទឹកនៅចង់ល្អតែកាត់ល្អល្អល្អល្អបើល្អមិនមិនបងឯងធ្វើម៉ែបងហ្មងហ្នឹង បងស្រីលេខ500អញ្ជើញបងចូលក្នុងបង មើលតពោះអូនដូចជាធំដែរប្រហែលខែហើយសង្ស័យជិតគ្រប់ឲ្យដឹង ចាបង ទៅតាម7ខែហ្នឹងបងអូលើខ្ញុំមួយខែកន្លះមើលទៅមុខម៉ាក់ដូចជាស្លេកដល់ហើយអូនហូបអីអត់បានទេត្រូវទេ ចាបងកូនខ្ញុំកូនដបងហើយខ្ញុំចាញ់រហូតទៀតដាក់ទៅក្អួតដាក់ទៅក្អួតញ៉ាំបានតែទឹកហ្នឹងបងអើយហើយមកផលិតពូហ្នឹងមកជាមួយណាគេចាយើងពោះធំពោះអីចឹងកុំសូវដើរតែឯងពេកសូវល្អទេជិតគ្រប់ខែផងវាទលាប់អីហ្នឹងបងអើយទៅណាមកណាតែឯងតែឯងនិយាយអញ្ចឹងបងមកជាមួយនឹងគ្រួសារបងហ៎ ហ្នឹងហើយគ្រូសាស្ត្របងជូនមកតាមពិតគាត់ថាត្រូវទៅធ្វើការតាតែដល់គាត់ដឹងថាបងត្រូវមកពិនិត្យពូថ្ងៃហ្នឹងគាត់ក៏ទៅដាក់ច្បាប់នៅមេគាត់ទៅឥឡូវគាត់ចាំបងនៅក្រៅសូមអញ្ជើញបងលេខ501ចូលក្នុង បន្ទប់ពិនិត្យបន្តបង បងដាក់ឈ្មោះឲ្យបងតមុនណាចាបង នីតានីតាជួយវាតាណាវាវិញវាកំពុងបាក់ទ្វារឯងសោះអញ្ចឹងនីតានីតានីតានីតា បើបងជ្រុលជាទៅទៅហើយបងចាំបាច់មកវិញធ្វើអីបើអត់ចេះខ្មាស់ញាតចិត្តខាងទេ គួរណាស់តែខ្មាស់ខ្លួនឯងផង ខ្លួនជាមនុស្សប្រុសដើមទ្រូង5ហាត់មានរឿងឆ្លោះអីបន្តិចអាងរត់ចេញពីផ្ទះអាងអីបាត់សូនឆឹងបើបងមិនទទួលខុសត្រូវចំពោះកូនម្នាក់នេះទេ ខ្ញុំក៏អាចចិញ្ចឹមមើលថែវាបានដែរឆាប់ចេញទៅ ទៅវិញទៅខ្ញុំអត់ចង់ឆ្លោះបង្អែកឲ្យខ្មែរញាតចិត្តខាងទេចាំស្អែកចាំយើងទៅជួបគ្នានៅខុំសង្កាត់និយាយគ្នាបន្តទៀតខ្ញុំអស់ទ្រាំជាមួយនឹងបងទៀតហើយពួកយើងលែងគ្នាឥឡូវយប់ហើយខ្ញុំត្រូវការសម្រាប់ព្រោះអីខ្ញុំមានបន្ទុកជាច្រើនត្រូវដោះស្រាយទៀតនេះតាអូនកុំធ្វើដល់ថ្នាក់នឹងអីណាបងសុំវបងនឹងខុសហើយ លើកលែងទៅបងម្ដងទៀតមកណាម្ដងនេះទៀតទេប្តីឆ្លៀងចុះខុសទៀតហើយខ្ញុំអាចទម្លាប់ នឹងការរស់នៅជីវិតមួយនេះទៅហើយព្រោះអ្នកធ្វើឲ្យខ្ញុំរឹងមាំជ្រុលពេកដល់ថ្នាក់អត់មានអ្នកក៏ខ្ញុំរស់នៅបានខ្ញុំបានព្យាយាមរស់នៅជាមួយនឹងអ្នកអស់កម្រិតហើយពួកយើងចែកផ្លូវគ្នានេះតា កុំអញ្ចឹងអីណាអូនកុំអញ្ចឹងអីបងសុំមកបងសុំមកណាអូនកុំអញ្ចឹងអីការអត់ទ្រាំវាមានដែនកំណត់ខ្ញុំក៏ព្យាយាមលើកលែងឲ្យបងច្រើនដងមកហើយតែពេលនេះខ្ញុំដោះលែងបងហើយបងអាចមានជីវិតថ្មី តែខ្ញុំមិនអាចទេ ចិត្តដាច់ចុះបងមិនបាច់សំណោះអាឡ័យអីទៀតទេទោះសំណោះអាឡ័យទៀតក៏វានៅតែកើតរឿងដដែលដដែលបែបនេះរហូតដដែលដដែលទេរឿងអ្វីដែលបងគិតថាល្អស័ក្តិសមបងធ្វើ សម្រាប់ខ្លួនឯងចុះខ្ញុំសង្ឃឹមថាបងនឹងរីករាយប៉ុន្តែកុំឲ្យដូចពេលដែលបងធ្លាប់នៅក្បែរខ្ញុំខ្ញុំអាត្មានិយមខ្ញុំដឹងខ្ញុំមិនអាចកាត់ចិត្តចេញពីបងបានហេតុនេះ សូមបងទៅរកអ្នកថ្មី ដែលល្អប៉ុន្តែគំរកអ្នកថ្មីដែលល្អជាងខ្ញុំអីខ្ញុំសង្ឃឹមថាបងនឹងរីករាយប៉ុន្តែគុំរីករាយជាងនៅក្បែរខ្ញុំ។